មនុស្សមានអំណត់ជាមនុស្សមានអំណាច មិនសូវមានកំហុសហើយអាច ដឹកនាំគេបានទៀតប្រាជ្ញាជាភ្នែកការតស៊ូជាជើងដើរមានទាំងពីរទើបបានសម្រេចឋានៈតូចតាចគ្មានអីគួរឲ្យខ្មាស់ទេ អ្វីដែលគួរឲ្យខ្មាស់អៀន គឺមានឋានៈតែខ្វះសមត្ថភាព ធ្វើជាគំរូល្អប្រសើរជាងនិយាយប្រដៅទៅទៀតឈ្នះធាតអាក្រក់អាក្រក់ក្នុងចិត្តអ្នកអ្នកនឹងបានសុខច្រើន បើគ្រប់គ្រងគេត្រូវមានទាំងអំណាចដេជះមានទាំងគុណធម៌ បើខឹងរឿងតូចទៅជារឿងធំ មានទ្រព្យតែចិត្តមួម៉ៅច្រើនក៏មិនសូវបានសុខដែរ ខឹងគេធ្វើបាបខ្លួនឯងកំហឹងដុតខ្លួនអ្នកឲ្យក្តៅក្រហាយមានអ្នករឹងត្អឹងបិទទ្វារការរីកចម្រើនកុំបណ្ដោយឲ្យអកុសល ដឹកនាំជីវិតអ្នកឡើយ ក្តៅកាយទៅរោគទឹក ដៅចិត្តទៅរកធัวអន់ចិត្តខឹងចរណែនស្ដាយភ័យជាមេរោគបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកកុំបង្កើតរឿងដែលមិនទាន់កើតឡើងហើយដេកកើតទុកឡើយ។ ដោយចេះព្រមតាមសមត្ថភាព ដែលអ្នករកបាន ជីវិតមិនសូវលំបាកទេតាមដានចិត្តអ្នកជានិច្ចកុំបណ្ដោយឲ្យវាគិតរឿងអត់ប្រយោជន៍ច្រើនពេកមនុស្សទុនខ្សោយចាញ់ពាក្យបញ្ជោ គ្រប់គ្នាសុទ្ធតែចង់បានសុខកុំធ្វើអាក្រក់ដាក់គ្នាអីបើចង់សុខកុំចង់ឲ្យវេវៃបានដូចចិត្តអ្នកគ្រប់រឿងឡើយរៀនព្រមខ្លះទៅ ទំនិញអាចរកទិញបាន តែពេលវេលាទិញមិនបានទេរៀនប្រើវាឲ្យបានប្រយោជន៍ច្រើន សន្សំទ្រព្យផងសន្សំធម៌ផងទើបជីវិតបានសុខច្រើនកុំប្រៀបធៀបជាមួយគេអីខ្សែជីវិតម្នាក់ម្នាក់មិនដូចគ្នាទេ កុំចង់តែបានពីគេពេករៀនឲ្យខ្លះផង គេមិនចូលចិត្តមនុស្សកំណាញ់ទេ អ្នកមិនអាចធ្វើផែនដីឲ្យរៀបស្មើដោយកន្ទេលទេ អ្នកមិនអាចឲ្យគេគិតដូចអ្នកគ្រប់រឿងទេកុំត្រជាសកុំលួតតាមគេចាក់ចាំច្បាស់សិនសឹមស្ដីថា ទើបមិនសូវមានកំហុសសង្ឃឹមខ្លាំងខកចិត្តក៏ខ្លាំងដែររៀនព្រមទើបមិនសូវកើតទុក្ខអ្វីអ្វីមិនទៀងទេកុំប្រកាន់មមពេកប្រយ័ត្នមានទុក្ខខ្លាំងឡានថ្លៃតែចរិតមិនថ្លៃ នៅមិនទាន់ជាមនុស្សថ្លៃថ្នូរទេបើពូកែចរណែននឹងទាយគ្នា ការងារមិនចម្រើនទេបើគេខឹងអ្នក ហើយអ្នកខឹងគេវិញឧបមាដូចបាចលាមកដាក់គ្នារកទ្រពនិងរៀនធัวត្រូវទៅព្រមគ្នាទើបជីវិតមិនសូវក្តៅក្រហាយធ្វើតែអត់និយាយប្រសើរជាងនិយាយតែអត់ធ្វើ នឹកដល់សេចក្តីស្លាប់មិនមែនជារឿងអពមង្គលទេ តែគឺជាការដាស់តឿនខ្លួនឯងកុំឲ្យមានសេចក្តីប្រមាទអ្នកដែលពូកែទ្រាំនឹងការលំបាកនឹងទទួលបានជោគជ័យធំដុំខ្សឹបពីអន់អន់ប្រាប់ខ្លួនឯង អ្នកនឹងคล้ายជាមនុស្សអន់មិនខានរាប់អានមនុស្សឲ្យបានច្រើន តែកុំទុកចិត្តមនុស្សទាំងអស់អីការចេះដឹងគុណជាលក្ខណៈរបស់មនុស្សល្អសេចក្តីសង្ឃឹម ជាបាតគ្រឹះនៃភាពជោគជ័យគុំគ្រាន់តែចង់អួតគេ ហើយនិយាយកុហកគេឡើយ។ គុំទម្លាប់រាប់អានមនុស្សដោយសម្លឹងមើលបុណ្យស័កមុខមាត់ឡើយឆ្លោះច្រើនស្អប់ច្រើនល្បិចច្រើន អន្តរាយច្រើន ទុកក៏ច្រើនដែរពេលចំណេញកុំប្រមាទពេលខាតកុំមួម៉ៅពេក វាជារឿងធម្មតានៃជីវិតទេ អ្នកធំត្រូវតែចេះទ្រាំនឹងពាក្យនិន្ទា កូនចៅមិនចេះតែស្រឡាញ់យើងគ្រប់គ្នាទេ ធ្វើការងារកុំយកតែមតិខ្លួនឯងអីចេះស្ដាប់គេផងទើបរីកចម្រើន និងធ្វើការជាមួយគ្នាបានយូរ ធ្វើការងារធំ ត្រូវចេះគ្រប់គ្រងកំហឹងសម្រាប់ចិត្តពេលខឹងច្រើនតែខុសកុំនិយាយច្រើនពេកកុំខ្លាចថាគេមិនដឹងមើលកលៈទេសៈសិនសំនិយាយ ហូបអាហារគីមីច្រើន អ្នកនឹងមានរោគច្រើន គិតរឿងស្មុគស្មាញច្រើន អ្នកនឹងកើតទុកច្រើនបើយើងជួយគេអស់លទ្ធភាពហើយ តែនៅតែជួយមិនបាន អ្នកត្រូវចេះព្រមមិនដូច្នោះទេ អ្នកនឹងមានទុកមិនខាន។ ភ្លើងតែងក្តៅជីវិតតែមានបញ្ហា មានអនាជិះរួចទេ ឆ្នៃគូក្បាលអ្នកឲ្យคล้ายជាសួនផ្កាទម្លាប់គិតរឿងល្អល្អកុំបង្កែទើសពេកលំបាកតែខ្លួនឯងដើរបានមួយជំហានទៀតដួល ក៏ត្រូវតែដើរដែរនិយាយតិច ប្រសើរជាងនិយាយច្រើនតែអត់បានការក្រទ្របនាំឲ្យលំបាកក្រគុណធម៌នាំឲ្យកើតទុក្ខកំអាងចំណេះ កំអាងអំណាច កុំលើកខ្លួនពេកកុំមើលងាយមនុស្សមានទ្រពតែចិត្តមួម៉ៅក្តៅក្រហាយ មិនប្រសើរឡើយអ្នកមិន អាច បង្ខំពងមាត់ឲ្យញាស់មុនពេលកំណត់បានទេរៀនរងចាំរៀនព្រមខ្លះទើបមិនសូវមានទុក្ខ អ្វីអ្វីមិនចេះតែបាន តាមចិត្តទេខឹងគេធ្វើបាបចិត្តខ្លួនឯងគ្មានអ្នកណា ធ្វើតាមចិត្តយើងគ្រប់ពេលទេរៀនអត់ធន់ខ្លះទៅ ុំនិយាយរឿងក្តៅក្រហាយច្រើនពេកខាតពេលផងខូចចិត្តផង មានបាបទៀតបណ្ដោះចិត្តស្រឡាញ់បណ្ដេញចិត្តស្អប់ជីវិតបានសុខស្ងប់ច្រើនកុំបណ្ដោយឲ្យចិត្តរវើរវាយពេករៀនកាត់ឲ្យខ្លីៗខ្លះទៅ ទើបមិនសូវស្មុគស្មាញកុំចូលចិត្តជន់ជើងគេឯងពេកក្រែងឈើជើងមិនបានយូរបើសរសើរសរសើរឲ្យគេឮគ្រប់គ្នាបើបន្ទោសរកកន្លែងណាស្ងាត់ ជីវិតមានជួបមានព្រាត់ជារឿងធម្មតាកុំកើតទុកពេកបើជីវិតមានរឿង100ឲ្យអ្នកយំអ្នកមានហេតុផល1000សម្រាប់ញញឹមរួចបន្តដំណើរទៅមុខទៀតកុំយកកំហឹងជាម្ចាស់ត្រូវធ្វើជាម្ចាស់កំហឹងវិញ។